សួស្តីអ្នកគ្នានេះគឺជាព័ត៌មានថ្មីសម្រាប់ការអាប់ដេតទៅលើ Hero Mobile Legends ហើយសម្រាប់ការអាប់ដេតនៅថ្ងៃខាងមុខនេះមាន skin និង Hero ច្រើនដែលគេត្រៀមនឹងដាក់លក់នៅក្នុងពេលខាងមុខបើយើងចង់ដឹងថាតើការអាប់ដេតក៏ដូចជាការដាក់លក់នៃ Hero វាមានអ្វីខ្លះតោះចូលមើលវីដេអូនេះទាំងអស់គ្នា ទី1ចំពោះការទម្លាក់ជាមួយនឹង skin របស់ hero Fredrin ជាមួយនឹង Lelia ដែលគេនឹងត្រៀមដាក់នៅពេលខាងមុខនេះប៉ុន្តែខ្ញុំអត់តន់ច្បាស់ថាតើភេទពងពួក skin hero 2ហ្នឹងគេអាចនឹងទម្លាក់វាមកនៅពេលណាទេអ្នកនរគ្នាដឹងត្រឹមថាគេអាចនឹងទម្លាក់នៅពេលខាងមុខនេះ skin ថ្មីរបស់ hero ទាំងពីរនេះមានឈ្មោះថា skin series អ្នកនរគ្នាដែលគេនឹងធ្វើការទម្លាក់នៅពេលខាងមុខបន្តិចទៀតនេះហើយទី2គេនឹងធ្វើការទម្លាក់ជាមួយនឹង skin series ដដាលអ្នកនរគ្នាប៉ុន្តែមានជាមួយនឹង Aldous ជាមួយនឹង Nana ដែលគេត្រៀមនឹងដាក់នៅពេលខាងមុខនេះផងដែរតែ យើងអែមដែរអ្នកគ្នាដែលដៃណាណាឲ្យស៊ីខ្ជូតអីបាទបានជាមួយនឹង skin ណាណាអែមដែរអ្នកគ្នា skin ហ្នឹងរៀងអែមដែរអញ្ចឹងអូខេតោះឥឡូវយើងបន្តពីជាមួយនឹង skin ទាំងពីរនេះហើយយើងទៅមើលជាមួយនឹង skin ដែលគេនឹងត្រៀមដាក់នៅពេលខាងមុខទៀតគឺជា skin របស់ hero Melisa ដែលគេនឹងត្រៀមដាក់នៅពេលខាងមុខនេះគឺជា skin Starlight អ្នកទាំងអស់គ្នាហើយចំពោះ skin Starlight របស់ Melissa នេះគឺវាមាន2 skin អ្នកទាំងអស់គ្នាគឺមួយពណ៌បៃតងនិងមួយទៀតគឺពណ៌ផ្កាឈូកហើយជាមួយគ្នានេះផងដែរចេញជាមួយនឹង skin របស់ Hero Xia អ្នកទាំងអស់គ្នាគឺជា skin Starlight ដែលចេញជាមួយនឹង Melissa នៅពេលខាងមុខនេះផងដែរហើយវាមាន2 skin ដូចគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាតោះឥឡូវយើងចូលមកមើលជាមួយនឹង skin បន្ទាប់ទៀតដែលគេត្រៀមនឹងដាក់ចេញនៅពេលខាងមុខនេះដូចគ្នាអ្នកទាំងអស់គ្នាជា skin របស់ Odet Epic អ្នកទាំងអស់គ្នាហើយ skin នេះគឺគេអាចនឹងទម្លាក់នៅខែឧស សុភានិងមិថុនាគឺមានតែ2ខាងទេណាហ្នឹងគឺនៅឆ្នាំ2023ហ្នឹងបើមិនខែខែឧសភាក៏ខែមិថុនាដែរដែលគេនឹងធ្វើការទម្លាក់ជាមួយនឹង skin Odette Epic នេះមកណាបងប្អូនគ្នាហើយចំពោះមួយទៀតគេនឹងធ្វើការទម្លាក់ជាមួយនឹង skin របស់ Luigi អ្នកទាំងអស់គ្នាគឺចេញនៅថ្ងៃមិនមែនថ្ងៃទេគឺខែឧសភានិងមិថុនាដូចគ្នាជាមួយនឹង skin Odette ដែរណាបងប្អូនគ្នាហើយ skin Luigi គឺជា skin Epic អ្នកនរគ្នាគឺជា skin Luigi Epic ដែលគេនឹងទម្លាក់មកជាមួយនឹង Odette នៅពេលខាងមុខនេះគឺថ្ងៃជាមួយគ្នាតែម្ដងអ្នកនរគ្នាគឺជា skin Lunox Legend អ្នកនរគ្នាហើយ skin នេះគេនឹងទម្លាក់មកនៅខែកក្កដានិងមិថុនាគឺពីរខែហ្នឹងអ្នកនរគ្នាដែលគេនឹងធ្វើការទម្លាក់ជាមួយនឹង skin Lunox Legend នេះតែម្ដងមកមួយទៀតគឺជា Hero Hellcat អ្នកនរគ្នាគឺ Hellcat គឺគេអត់មានធ្វើការផ្លាស់ប្ដូរអីច្រើនទេ គឺផ្លាស់ប្ដូរទៅលើផ្នែករបស់ Helcode Helcode កាលពីមុនអ្នកសង្កេតឃើញផ្នែកពណ៌ក្រហមប៉ុន្តែគេនឹងធ្វើការអាប់ដេតជាមួយនឹង Helcode ឲ្យមានផ្នែកពណ៌ខៀវវិញតែម្ដងអ្នកនរគ្នាអញ្ចឹងគឺវាមានការកែប្រែច្រើនទេគឺគ្រាន់តែកែកែប្រែផ្នែកតែប៉ុណ្ណោះអ្នកនរគ្នាជាមួយនឹង Hero Helcode ចំពោះមួយទៀតគឺជា Hero Alice អ្នកនរគ្នា Alice គេនឹងធ្វើការកែប្រែពីរូបរាងចាស់មករូបរាងថ្មីគឺរូបរាងបែបនេះអ្នកនរគ្នាហើយគឺខ្ញុំអត់ដឹងច្បាស់ថាថ្ងៃទីប្រមាណខែប្រមាណឆ្នាំប្រមាណទេដែលគេនឹងធ្វើការអាប់ដេតទៅលើ Hero Alice ដូចសារដែរ ខ្ញុំមិនដឹងច្បាស់ពីគេម្ដែរគេបានតម្លាក់ថ្ងៃទីប្រហែលដើម្បីយើងដឹងតែអញ្ចឹងណាយើងដឹងត្រឹមថាគឺនៅពេលខាងមុខនេះគេនឹងធ្វើការ update ទៅលើ Hero League គឺបានតែប៉ុណ្ណឹងអញ្ចឹងបន្តមកទៀតយើងទៅមើលជាមួយនឹងការកែប្រែទៅលើ Hero មួយទៀតដែលមានឈ្មោះថាគឺជា Hero Matic អ្នកនរគ្នាដែលគេកែប្រែ ពីរូបរាងចាស់បែបនេះពីមុនគេនឹងមកធ្វើការ update Hero Matic ទៅជារូបរាងបែបនេះប៉ុន្តែ គឺយើងឃើញរាងកតុកតាបន្តិចអ្នកនរគ្នាដែលសារតែយកមកគឺវាបានលក្ខណៈពេញលេញតែដោយសារតែអឺ វាអត់ទាន់អាប់ដេតភ្លាមភ្លាមចឹងយើងមើលទៅឃើញបែបហ្នឹងតែយើងដឹងតាមថាមួយទីបន្តិចទៀតនេះគេនឹងធ្វើការកែពីរូបរាងបែបនេះមករូបរាងបែបនេះចឹងគឺរូបរាងថ្មីវាមានលក្ខណៈបាវវែងជាងមុនអ្នកនរគ្នារានេះលយដែរចឹងណាគឺជា skin របស់អឺរ៉ុបប៉ាទីតូអ្នកនរគ្នាហើយ skin នេះវានឹងចេញនៅខែមិថុនាឆ្នាំ2023នេះតែម្ដងអ្នកនរគ្នាអូខេបាទអញ្ចឹងនៅក្នុង event របស់ Mobile Legend ត្រៀមដាក់ជាមួយនឹង skin ក៏ដូចជាការកែប្រែទៅលើ hero គឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នា អូខេចាបាទអញ្ចឹងមុនបញ្ចប់វីដេអូបាទកុំភ្លេចចុច like និងធ្វើការ subscribe ជូនខ្ញុំម្នាក់មួយដើម្បីនៅពេលដែលខ្ញុំបង្ហោះវីដេអូថ្មីថ្មីអ្នកគ្នានឹងបានមុនគេហើយនឹងដឹងអំពីព័ត៌មាននៃការ update ទៅលើ Hero Mobile Legends និងពី event ផ្សេងៗជាច្រើនផងដែរអូខេអ្នកគ្នាបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយ